គុណគុណបើធ្វើធ្វើមិនទៅគុណគុណតូចតាមតាមតាមរោគយើងឃើញហើយម៉ែខ្ញុំគិតថាបើសិនជាបងតូចគាត់រត់ឃើញយើងប្រហែលគាត់អាចនៅជាមួយនឹងប៉ាម៉ាក់បកកើតគាត់ល្អជាងណាម៉ែហើយហើយចុះចុះមកកូនតូចហើយនឹងប៉ាប៉ាម៉ាក់គេនៅនៅតែតាមយើងទៀតនោះយើងនឹងរត់ទៀតណាម៉ែចុះយើងយើងរត់ទៅណាទៀតទៅអាកូនបើ អញ្ចឹងយើងរត់រហូតដល់គេរកយើងលែងឃើញណាម៉ែម៉ែចាំយើងនៅតែពីរនាក់ក៏បានដែរយើងទៅចាប់ដើមកន្លែងថ្មីជីវិតថ្មីកូនដឹងថាម៉ែនឹងបងតូចខ្ញុំក៏នឹងបងតូចដូចគ្នាដែរប៉ុន្តែម៉ែម៉ែក៏ដឹងច្បាស់ថាបំណងប្រាថ្នាយើងចង់បានអីណាមួយយើងក៏មិនដឹងថាបងតូចមករយើងនឹងក្នុងបំណងអីដែរអញ្ចឹងយើងជប់តពាក់ព័ន្ធជាមួយគេទៅណាម៉ែណា អញ្ចឹងអញ្ចឹងយើងប្រញាប់រៀបកៅអៅទៅណាកូនបើណាតោះ đấy Hai đấy Hai đấy cứ tới cháu khi Hai đấy Hai đấy đây tôi chào các nhau ស្រឡាញ់អ្នកទាំងពីរខ្ញុំស្រឡាញ់អ្នកទាំងពីរប៉ុណ្ណាដឹងអត់ខ្ញុំនឹងអ្នកទាំងពីរព្រឹងធ្វើអាក្រក់ឲ្យខ្ញុំដឹង Dai đặc siêu đấy Cô tới mẹn tên Mình có thể mở bàn được nhau 마오 참으로 그녀 mình 마오 Hà đây Mm-hmm. មករកខ្ញុំវិញមកចាំមករកខ្ញុំវិញមកអើយ តែចង់បានការរស់នៅយ៉ាងមានសេចក្តីសុខតែងធ្វើចិត្តឲ្យត្រេកត្រអាលលោភលន់ចង់បាន ខ្លាចបាត់បង់នឹងហួងហែងតែតាមពិតក្តីសុខទាំងនេះមិនមែនជាក្តីសុខពិតឡើយដោយប្រកាសថារបស់ព្រះសម្មាសម្ពុទ្ធការព្រះអង្គគង់ធរមាននៅឡើយសម្ដែងថាណដ្ឋិសន្តិប្រាំងសខੰង ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយគឺត្រូវស្ងប់ក្នុងផ្លូវចិត្តមានសមាធិមានសតិចេះរងាប់នៅអារម្មណ៍មនុស្សដែលស្រឡាញ់ទៅលើអ្វីមួយក៏ដោយអន្ទះអន្ទែងហួងហែងបារម្ភខ្លាចបានបង របស់នោះពុនពេកការស្រឡាញ់គឺជាការលះបង់ បើសិនស្រឡាញ់ហើយបង្ខំយកមកអោបស្អិតជាប់ទ្រូងវាធ្វើឲ្យប៉ះទង្គិច នៅ ផ្លូវចិត្តគ្រប់គ្នាដដែលទាំងនេះគេមិនហៅថាការស្រឡាញ់ទេ ហើយវាក៏មិនមែនជា សក្តីសុខពេញលេញពិតប្រកបយ៉ាងដូច្នោះដែរ កូនតូចកូនកូនតូចកូនតូចកូនម៉ែម៉ែត្រឡប់មកវិញចាម៉ែម៉ែឃ្លានអត់ខ្ញុំទៅរកអីម៉ែហូបណាអត់ទេអត់ទេកូនតូចអត់ទេណាកូនគឺម៉ែមកចង់ប្រាប់កូនថា ឲ្យកូននេះចេញទៅរកពៅហើយនឹងម៉ែស្អាតទៅណាកូន តាមពិតទៅពួកគេនេះ មានចេតនាអាក្រក់អីមកលើម៉ែនោះទេណាអត់ទេម៉ែខ្ញុំខ្លាចគេធ្វើបាបម៉ែខ្លាចគេមានគំនិតមិនល្អចិត្តរបស់គេមិនដូចពីមុនទេណាម៉ែអត់ទេកូនពួកគេមិនប្រែប្រួលទៅណាទេ គ្រប់រូបភាពទាំងអស់សិតតែជាការសម្ដែង គេចង់ឲ្យកូនកាត់ចិត្តពីពួកគេហើយផ្ដោតសំខាន់ មកលើប៉ានិងម៉ាក់កូនឈប់យល់ច្រឡំជាមួយពួកគេទៅទៅណាហើយជឿលើប៉ាប៉ាដឹងពីពួកគេច្បាស់ណាស់ពិតពិតមែនទេប៉ាពីពួកគេឡើងបងដើម្បីខ្ញុំរត់ឋានអីផងឯងពួកគាត់ធ្វើចឹងដើម្បីអីទៅ ខ្ញុំមានតម្លៃទៅដល់ថ្នាក់ពុះគាត់ហ៊ានលះបង់ដើម្បីខ្ញុំបើមកស្អាតមិនក៏លះបង់ខ្ញុំដល់ថ្នាក់នេះគឺព្រោះតែពួកគេស្រឡាញ់កូនហ្នឹងណាណាគេស្រឡាញ់ទើបគេលះបង់ស្រឡាញ់ទើបគេយល់ចិត្តកូនហើយម៉ែក៏សុំទោសដែររឿងទាំងអស់នេះកើតឡើងក៏ព្រោះតែម៉ែណាអញ្ចឹងកូនទៅតាមពួកគេមករស់នៅជុំគ្នាវិញទៅណាកូនណា បានម៉ែខ្ញុំនឹងទៅណាម៉ែណាបើម៉ែស្អាតខ្ញុំនឹងទៅរកអ្នកទាំងពីរមកវិញខ្ញុំអរគុណម៉ែដែលតែតែយល់ចិត្តខ្ញុំមករហូតហើយខ្ញុំនឹងតាមរកពៅហើយមកស្អាតត្រឡប់មកវិញយើងរស់នៅជាមួយគ្នាណាម៉ាក់ណាជុំគ្នាណាយើងនៅជាមួយគ្នា cần nói chung kia mai na mai mà sao trời cuộc đợi giờ mày sát à bóng bóng bóng ai ra mày sát men bắt không bọn này mình khơi cọt à ừ, mày nhom khơi cọt đào tới đó đào và ra kia mày nhá vì nè mai câu tới đào tới ấy thế trời này mình đang thấy cọt tới nào không đang thấy nó đi ờ, bỏ con ba ờ. bóng rồi ờ, à. xí à tôi người thằng nhám ná vậy đó ná nó kia nội hết lên rồi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 តែអបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard មកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេស្មានជីវិនរស់រវើង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងរ៉ាឌីរ៉ាឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ាឌីរ៉ា ដុំស៊ុបខ្នុរថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត កូនកូនពៅនេះនេះកូនពៅងំនំម៉ែមកមកដល់ទីណាហើយនឹងទីនេះគឺជាផ្ទះថ្មីរបស់យើងណាម៉ែស្អាតផ្ទះនេះគឺគេដាក់ជួលយើងអាចនៅបដោះសន់បានហើយចាំពេលណាយើងមានលុយចាំទិញដាច់ពីគេក៏បានដែរណាម៉ែស្អាត ហើយពួកយើងនឹងចាប់ដើមជីវិតថ្មីនៅទីនេះកូនពៅអាចកចកពេលយើងមកនៅទីនេះកូនកូនកូនតូចរកយើងអត់ឃើញទេណោះ អត់ឃើញទេណាម៉ែបងទុយក៏អត់ដឹងថាយើងមកទីនេះទេអញ្ចឹងយើងប្រញាប់ជួយតែថ្មីយើងណាម៉ែ កូនកូនបើអាចាំម៉ែម៉ែម៉ែម៉ែបើកស្មៅរួចហើយម៉ែម៉ែម៉ែចង់ទៅរើសកំប៉ុងនៅនៅមុខផ្ទះយើងបាច់ទេម៉ែចាប់ពីថ្ងៃហ្នឹងទៅម៉ែកុំទៅរើសកំប៉ុងមួយសម្រាប់ទៀតណាយើងមានមុខរបរខ្លះហើយតាហើយក៏មានមន់ទាទុកសម្រាប់ហូបដែរអញ្ចឹងម៉ែកុំពិបាកទៅរើសសម្រាប់អីទៀតណាកុំទៅរើសកំប៉ុងអីទៀតអូហើយចាំខ្ញុំយកលុយដែលលោកសក្រិតឲ្យយើងមួយចំនួនយកទៅទិញម៉ាស៊ីនដេរនៅជនបទអញ្ចឹងណា ប្រហែលជាអត់សូវមានជាងទេអញ្ចឹងក៏ខ្ញុំអាចរកបានខ្លះដែរណាម៉ែអូយកុំពើតែតែម៉ែម៉ែម៉ែចង់ធ្វើម៉ែម៉ែអបសុកម៉ែម៉ែចង់ជួយកុំពើឲ្យឲ្យម៉ែជួយកុំពើទៅណាកុំកុំកុំខាត់ម៉ែអីណាក៏បានដែរណាម៉ែប៉ុន្តែម៉ែទៅរឿងនៅម្ដុំម្ដុំចិត្តផ្ទះយើងទៅបានដែរណាអឺ កូនពៅកូនកូនពៅមិនបាច់ខ្វល់ពីម៉ែទេណាកូនពៅត្រូវត្រូវតែទេទៅប្រាប់ម៉ែថាយើងយើងបានមកនៅផ្ទះថ្មីហើយណាមែនហើយម៉ែស្អាតខ្ញុំមកទាន់បានតាក់ទងទៅគាត់ផងអូទេទេទេទេទៅអាឡូម៉ាក់អាឡូអាឡូម៉ាក់ម៉ាក់លឺកូននិយាយអត់ អាឡូអាឡូម៉ាលឺកូននិយាយអត់អាឡូអាឡូម៉ាចាអាឡូម៉ាជំរាបសួរម៉ាអូម៉ាកូនភ្លេចប្រាប់ម៉ាក់ថាកូនជាមួយម៉ែស្អាតបានមកដល់កន្លែងថ្មីណាម៉ាក់ម៉ាក់នៅក្នុងមើលថាសុខភាពខ្លួនឯងឲ្យបានល្អផងណាអូ ហើយកូនបានរៀបចំប្រាក់មួយចំនួនដាក់ចុះក្នុងករណីផងម៉ាក់ហើយហើយអញ្ចឹងម៉ាក់បើសិនជាមានខ្វះខាតត្រូវការអីទៀតចាំតាក់ទងមកកូនមកណាអមួយទៀតម៉ាក់ម៉ាក់កុំភ្លេចរៀបចំស្នាដៃនំផងម៉ាក់ល្អល្អឆ្ងាញ់ឆ្ងាញ់ផ្ញើឲ្យកូននៅខេត្តនេះផងណាម៉ាក់ចាំម៉ាក់អញ្ចឹងម៉ាក់មើលថែសុខភាពផងណាម៉ាក់សុខសប្បាយម៉ាក់ជួយសួរសុខទុក្ខប៉ាកូនផងណាម៉ាក់ចាជំរាបលាម៉ាក់ មិនចេះមិនស្អាតកាត់អីមែនម៉ែពៅម៉ែម៉ែម៉ែស្វាំងភ្នែកទៀតហើយកូនមើលមកម៉ែយើងខន់បានទេម៉ែតោះយើងចូលក្នុងសិនទៅណាម៉ែណា ជួយបើលឿនតិចហ៎អាឡូជំរាបសួរបាទប៉ាប៉ាមិនដឹងថាពៅមកស្អាតនៅណាអត់បាទអាឡូថាម៉េចបើឃើញមកស្អាតប៉ាប៉ាប៉ាឆ្លើយប្រាប់ខ្ញុំណា គិចបេះណាប៉ាណាខ្ញុំនឹងថាប៉ាដឹងប៉ាឆាំនិយាយមកថាពើនឹងមិនស្អាតនៅណាប៉ាខ្ញុំនឹងថាអ្នកពីដឹងឆាប់ប្រាប់ខ្ញុំណាប៉ាណាកូនតូចអារឿងពើហើយនឹងមិនស្អាតប៉ាអត់បានដឹងទេហើយថ្ងៃក្រោយទៅកូនឯងកុំសួរប៉ារឿងហ្នឹងទៀតកុំកុំកុហកខ្ញុំអីប៉ាបើប៉ាដឹងរឿងហ្នឹងប៉ាជួយប្រាប់ខ្ញុំមកណាពើហើយមិនស្អាតគឺប៉ា ប៉ាកុំបំបាយពុកខ្ញុំអីណាប៉ាណាប៉ាបំបាយម៉ែស្អាតខ្ញុំចេញពីខ្ញុំអីហើយនេះប៉ាចង់បំបាយខ្ញុំដល់ណាទៀតដែរប៉ាកូនតូយ៉ាប៉ាបានបំបាយប៉ាឯងទេតែប៉ាធានាចង់ឲ្យឯងដឹងខ្លួនថ្ងៃក្រោយទៅកុំឲ្យឯងធ្វើជាងទៀតហើយរឿងបើឲ្យនឹងម៉ែស្អាតគឺប៉ាបានដឹងទេប៉ាប៉ាប្រាប់ខ្ញុំអត់ណាប៉ាណា ខ្ញុំចង់ជួបប្រពន្ធហើយនៅម៉ែស្អាតខ្ញុំវិញប៉ាប៉ាប្រាប់ខ្ញុំមកណាប៉ាខ្ញុំតាមរពុកគាត់យូរហើយប៉ាខ្ញុំខ្ញុំគ្រាន់តែចង់ឲ្យពួកគាត់ត្រឡប់មកជុំគ្នាវិញពេលប្រឈមមុខទទួលការពិតណាប៉ាណាប៉ាប្រាប់ឯងក៏បានប៉ុន្តែទេប៉ា ปาปาปรับชมไปปรับชมว่าชมแต่รอก่อนเลยไปนะของคนโตดไม่ไม่รู้นะติดนี่ไม่ไม่ไม่สุขสบาย ម៉ែនឹកកូនតូចម៉ែម៉ែនឹកពេលដែលកូនតូចមិនចុកបាយឲ្យម៉ែពេលដែលកូនតូចក៏ក៏សក់ឲ្យម៉ែហើយនឹងកូនតូចលួងម៉ែឲ្យគេងកុំឲ្យកុំឲ្យយំកូនកូនតូច ម៉ែម៉ែជួយភ្នែកកូនតូចមកមកយកម៉ែទៅទៅពេទ្យផងណាកូនតូចណាមិនបានមកឈរហាខ្យល់ម្នាក់ឯងចឹងខ្យល់ជាក់ជាក់ចឹងប្រយ័ត្នឈឺណាម៉ែគឺម៉ែម៉ែចង់មកឈរនៅក្រៅផ្ទះ មកស្អាតអត់អីទេណាចាំបើអោបម៉ែអោបឲ្យម៉ែឈប់នឹកដល់បន្ទោទៀតអោបឲ្យម៉ែឈប់បាក់ចិត្តទៀតណាម៉ែបើធ្វើក៏ដូចគ្នាចាំម៉ែនឹងអោបបើឲ្យខ្លាំងដល់ដើម្បីគប់កំឲ្យពួកយើងនឹកនឹកកូនតូចដូចគ្នា Ha ha ha. ម៉ែតាមតិចទៀតទៅណាតិចទៀតពួកយើងនឹងបំភ្លេចបងតូចនឹងបំភ្លេចអ្វីៗគ្រប់យ៉ាងហើយយើងនឹងដួលនៅបែបសាមញ្ញនៅជនបទមិនចាំបាច់ខកពីអ្នកណាទេទេណាម៉ែពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមាន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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តបើម៉ែម៉ែក៏ចង់ចឹងដែរតែ តែពេលដែលម៉ែដេកក៏ម៉ែនឹកឃើញឃើញកូនតូចហើយហើយពេលដែលម៉ែក្រោកក៏ម៉ែនឹកឃើញកូនតូចម៉ែម៉ែអត់ដឹងថាធ្វើធ្វើមិនទេដើម្បីកុំឲ្យនឹកកូនតូចម៉ែពួកយើងធ្វើចឹងខុសអត់តែយើង ទុកបងតូចចាហើយគេមកតែពីអ្នកបែបហ្នឹងម៉ែម៉ែក៏ក៏អត់ដឹងដែរម៉ែដឹងតែថាចង់ឲ្យកូនបើអបម៉ែឲ្យខ្លាំងខ្លាំងដូចដូចជាកូនតូចអបម៉ែអញ្ចឹងដែរកូនបើ យ៉ាងម៉េចហើយបងនេះនេះកូនទុយរោគម៉ែស្អាតនឹងពើឃើញដែរអត់ហាអូនកុំគិតច្រើនពេកតូចគេបានប្រាប់បងហើយថាគេនឹងខំប្រឹង រកពើនឹងម៉ែស្អាតឲ្យឃើញបងជឿជាក់លើការតាំងចិត្តរបស់គេតែអូនមានអារម្មណ៍ថាអូននេះគឺជាដើមហេតុដែលធ្វើឲ្យម៉ែស្អាតពើនឹងកូនទូននេះត្រូវប្រត់ប្រាស់គ្នា នេះពួកគេ ធ្វើដើម្បីពួកយើងច្រើនណាស់ អញ្ចឹងយើងគួរតែធ្វើអ្វីខ្លះដើម្បីពួកគេវិញណាបងចុះអូនចង់ធ្វើយ៉ាងម៉េចគឺគឺអូនចង់ចេញទៅតាមរកពួកគេដែរណាព្រោះពួកគេនេះខំខំមកដើរចេញពីកូនទូចដើម្បីព្យាបាលផ្លូវចិត្តរបស់ខ្ញុំយើងគួរតែសងគុណគេហើយហើយខ្ញុំនេះក៏មិនចង់ឲ្យកូនទូចនេះរស់នៅ ប្រត់ឆ្ងាយពីមនុស្សល្អល្អដែរណាបងអញ្ចឹងយើងចេញទៅថ្ងៃស្អែកតែម្ដងទៅ ល្អល្អអញ្ចឹងខ្ញុំទៅរៀបអវ៉ាន់សិនណាទៅចូលចាយើងយើងត្រូវតែដកដកដកស្មៅ អត់អត់អត់អត់អត់អកុំកុំឲ្យមានមូកុំឲ្យកុំឲ្យកក្រេកហើយពេលដែលជឿអត់ច្រើនជឿឲ្យកុំពៅយកយកយកយកទៅបោះចោល ក៏ស្វាំងភ្នែកមើលមើលអីមិនឃើញចឹងអូយជឿជឿណាអូយអូយជឿណាហើយហើយហើយណាក៏យកថ្មមកដាក់នៅទីនេះអូ យអូយជឿណាកូនបើកូនកូនបើណាណាកូនបើជួយម៉ែផងម៉ែជឿកូនកូនតូចកូនតូចជួយម៉ែផងម៉ាកូនតូចអូជឿណាមកសាច់អីកូនកូនបើជើងបងម៉ែចិញ្ចៀម ម៉ែមុតដុំថ្មមែនអេអូយម៉ែជួយជើងជួយជួយចង្កាហើយផ្នែកនេះផ្នែកនេះក៏មើលអត់ឃើញទៀតម៉ែម៉ែខ្លាចខ្លាចខ្លាចមើលអីឡើងឃើញនៅកំពៅអត់អីទេណាម៉ែស្អាតម៉ែស្អាតកុំយំឯណាចាំខ្ញុំនាំម៉ែស្អាតទៅពេទ្យណាប៉ុន្តែឥឡូវលបួននេះហូរឈាមខ្លាំងណា ចាំខ្ញុំនាំម៉ែទៅលាងលបួសិនចាំខ្ញុំទៅប៉ែតណាម៉ែកុំយកម៉ែណាម៉ែអូយជឿណាបងបើម៉ែម៉ែម៉ែជឿម៉ែ ពេលណាដែលម៉ែឈឺភ្នែកស្វាំងភ្នែកអីចាំម៉ែប្រាប់ខ្ញុំណាចាំខ្ញុំបតក់ទឹកភ្នែកនឹងឲ្យម៉ែដបងអាចនឹងរៀងកាហាយតិចប៉ុន្តែម្លេះទៀតទៅភ្នែកម៉ែលេងកាហាយណាម៉ែហើយច្បាស់ជាងមុនទៀតអញ្ចឹងឆ្នាំឆ្នាំហ្នឹងវាវាកែម្លឹមផងហ៎កូនកូនបើចាម៉ែហើយដៃផងម៉ែកុំអាសាយកតញីភ្នែកពេកណាព្រោះដៃមានមេរោគប្រយ័ត្នមេរោគចូលភ្នែកទៅម៉ែក៏ហមភ្នែកទៀតណាម៉ែ ម៉ែមិនបានម៉ែធ្វើមុខអញ្ចឹងមានរឿងអីមានអត់ឬមួយក៏ម៉ែឃ្លានកូនបើអាកូនតូចក៏ក៏ក៏ធ្លាប់ប្រាប់ម៉ែម៉ែអញ្ចឹងដែរហើយកូនតូចប្រាប់ទៀតថាឲ្យឲ្យម៉ែយកយកកសែងស្អាតស្អាតយកយកមកជូតភ្នែកអញ្ចឹងអញ្ចឹងបើបើកាត់កសែងកសែងថ្មីឲ្យឲ្យម៉ែផងណា ចាម៉ែចាំខ្ញុំដេកឲ្យម៉ែយើងមកដល់មានឯករាជ្យនៅខេត្តទេនេះ មីម៉ែថតរូបប៉ោះហីចាំថតឲ្យអូអូអញ្ចឹងកូនពៅថតឲ្យម៉ែស្អាតស្អាតណាកូនពៅហ่าថតថតថតធ្វើមិនទៅទៅចែហ៎អូ សែលពីមួយទៀតហ្នឹងហ៎មកមកមកមកកូនពុកអំពើនេះម៉ែមើលរូបមើលស្អាតទេអូស្អាតស្អាតស្អាតណាស់កូនពៅកូនពៅអាម៉ែម៉ែម៉ែឃ្លានបាយហើយម៉ែម៉ែម៉ែចង់ហូបបាយចាំម៉ែន យចាំខ្ញុំជូនមកតែហូបអីណាតោះតោះតោះបាទប៉ាខ្ញុំកំពុងតាមរកគាត់សង្ឃឹមថាបានជួបគាត់ចុះបាទបាទបាទបាទបាទ កូនតូចតតតតចង់យើងរត់ទៅយើងយើងរត់ទៅណាកំពឹងណាអីតើតែអូនសិនអីអើយណានេះខ្ញុំស្គាល់តើតែអូនសិនបងច្រឡំមនុស្សហ្នឹងណាអូយមនុស្សឈួតលេងម៉ែ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 ដុំស៊ុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រៅថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹកព្រឹកស្រឡាញ់លាបងចេញពីចិត្តគុណគុណបើធ្វើធ្វើមិនទៅ គូកន្តូចតាមតាមតាមរោគយើងឃើញហើយម៉ែខ្ញុំគិតថាបើសិន ជាបងតូចគាត់រត់ឃើញយើងប្រហែលគាត់អាចនៅជាមួយនឹងប៉ាម៉ាបកកើតគាត់ល្អជាងណាម៉ែហើយហើយចុះជប់មកកូនតូចហើយនឹងប៉ាប៉ាម៉ាក់គេនៅនៅតែតាមយើងទៀតនោះយើងនឹងរត់ទៀតណាម៉ែជុំយើងយើងរត់ទៅណាទៀតទៅអាកូនបើ អញ្ចឹងយើងរត់រហូតដល់គេរកយើងលែងឃើញណាម៉ែម៉ែចាំយើងនៅតែពីរនាក់ក៏បានដែរយើងទៅចាប់ដើមកន្លែងថ្មីជីវិតថ្មីកូនដឹងថាម៉ែនឹងបង្តូចខ្ញុំក៏នឹងបង្តូចដូចគ្នាដែរប៉ុន្តែម៉ែម៉ែក៏ដឹងច្បាស់ថាបំណងប្រាថ្នាយើងចង់បានអីណាមួយយើងក៏មិនដឹង ថាបង្តូចមហោយើងនឹងក្នុងបំណងអីដែរអញ្ចឹងយើងជប់តពាក់ព័ន្ធជាមួយគេទៅណាម៉ែណា អញ្ចឹងអញ្ចឹងយើងប្រញាប់រៀបកៅអៅទៅណាកូនបើណាតោះ ជំរាបសួរពូចាពូហ្នឹងហើយអឺខ្ញុំមកចាំនៅម្ដុំវងមូលវងមូលដំពោនេះពូចាពូចាចាពូ ណាចោលខ្ញុំហើយទៅនេះទៅពីនេះទៅពីចង់ទៅណាចោលខ្ញុំទៀតហើយទៅជាមួយប៉ាមកបង្កើតផងបងទៅអត់ទេទៅឆាប់លេងលេងអត់ទេអត់ទេម៉ែម៉ែទៅឡប់មករកខ្ញុំវិញមកណាម៉ែណាខ្ញុំត្រូវការម៉ែម៉ែនៅទាំងពីរចូលមកជីវិតខ្ញុំហើយចាក់ចេញទៅវិញ ចុះបើជីវិតខ្ញុំធ្វើអីអើចុះបើធ្វើអីទុកឲ្យខ្ញុំនៅម្នាក់ឯងហ្នឹងអីម៉ែបើនេះគឺថាខ្ញុំនៅជាមួយគ្រួសារថ្មីគឺថាខ្ញុំសប្បាយចិត្តមែនទេអត់ទេអត់ទេខ្ញុំឯកាម៉ែខ្ញុំឯកា ខ្ញុំខ្ញុំត្រូវការម៉ែម៉ែទៅនៅជាមួយដូចមុនណាម៉ែណាបើអូនដូចគ្នាទៅនៅជាមួយបងទៅណាបងសុំបងបងសុំបងម៉ែខ្ញុំខ្ញុំសុំបងម៉ែក៏បានដែរម៉ែណាម៉ែកូនតូចកូនតូចកូនតូចជុំជុំយកតែណាកូនតូចណា ម៉ែម៉ែម៉ែអត់អត់ទៅណាចៅកូនតូចទៀតទេម៉ែម៉ែនៅកូនតូចម៉ែម៉ែក៏ចង់ជួបកូនតូចដូចគ្នាណាទៅបងបងកូនតូចបងអូយអូយសុំតើអូនសុំតើអូនសម្រាប់ចិត្តខំបងគិតថាបើសិនជាមកនៅជាមួយប៉ាមកបង្កើតរបស់បង បែរជាបងលេងគិតច្រើនមកស្លាយចិត្តជាងមុនតែឥឡូវអត់លេងទៅណាណាពួកយើងនឹងនៅជុំគ្នាយើងនឹងដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាណាកូនតូចកូនកូនតូចមិនកូនកូនតូចស្គាល់ម៉ែខ្ញុំកូនតូចកូនតូចពិបាកចិត្តអត់អត់ហូបបាយមែនទេកូនតូចបាទម៉ែគឺគឺ ទោះបីជាអត់បាយអត់ទឹកគឺខ្ញុំនៅតាមមកម៉ែឃើញដែរទោះបីជាត្រូវស្លាប់ដោយសារបានគេងជួបបញ្ហាគូតំណតាមឥឡូវខ្ញុំត្រូវរកម៉ែឃើញយើងយើងជួបជុំគ្នាវិញណាម៉ែណាយើងយើងលេងទៅណាចោលគ្នាម៉ែណាម៉ែណា cucung ke ni abang nyai? Jom nak dia tu mana-mana. I don't wanna. Cucung amai, Pak. Oh, ម៉ែលែងខំខាំងកូនទៀតហើយណាកូនអាចមករស់នៅជាមួយម៉ែស្អាតដូចដើមវិញបានកូនអាចមកលេងម៉ាក់ម្ដងម្កាលនៅពេលណាដែលកូនមានអារម្មណ៍ថានឹកឬក៏បារម្ភពីម៉ាក់ក៏បានម៉ាក់នេះនឹងមិនមានសតិដែលអាត្មានិយមទៀតទេម៉ាក់នឹងឲ្យគ្រប់គ្នានេះមានសន្តិភាពផ្លូវចិត្តកូនអាចធ្វើដូចដើមវិញបានណាទោះបីម៉ាក់នេះជាម៉ាក់បង្កើតកូនតែអ្នកដែលចិញ្ចឹមបីបាច់កូនតាំងពីបាតជើងក្រហមរហូតដល់ធំ គឺម៉ែស្អាតម៉ែស្អាតម៉ែស្អាតឈប់បារម្ភទៅណាហើយម៉ែស្អាតនេះឈប់កិច្ចមុខពីពួកយើងតទៅទៀតទៅម៉ែស្អាតត្រូវគិតអ្វីដែលល្អល្អចំពោះគ្នាណាចាចាចានេះខ្ញុំខ្ញុំយល់ខ្ញុំក៏ក៏អរគុណអ្នកដូចគ្នាណាប៉ុន្មានឯងបើនិយាយចំទៅម៉ែស្អាត ហើយនៅម៉ែបង្កើតគឺខ្ញុំស្រឡាញ់ទាំងពីរហើយក្នុងមួយជីវិតខ្ញុំនេះក៏មិនអាចខ្វះអ្នកទាំងពីរបានដែរចឹងចាប់ពីថ្ងៃនេះទៅ ពួកយើង នៅជួបជុំគ្នាទៅណាប៉ាណាណាចាប៉ាសប្បាយចិត្តណាស់ដែលរឿងរ៉ាវទាំងអស់នេះទៅជាបែបនេះហើយអ្នកដែលគួរឲ្យអរគុណជាងគេបំផុត គឺពៅដែលជាមនុស្សមានទឹកចិត្តជាប្រពន្ធល្អជាកូនប្រសាល្អពៅពូអរគុណក្មួយច្រើនណាស់ដែលក្មួយធ្វើអ្វីដោយចិត្តធ្ងន់ដោយប្រាសតិហើយគិតពីសេចក្តីសុខពួកយើងធំជាងសេចក្តីសុខខ្លួនឯងពៅហៅពូថាប៉ាមកអូន con chạp hay thế bạc mê mặt mê <laughs> lọ lọ đặt con <laughs> អូនដឹងអត់ថាបងមានក្តីសុខណានៅពេលដែលបងមានម្ដាយដ៏តាពីហើយមានប្រពន្ធស្អាតឆ្លាតគួរឲ្យស្រឡាញ់ទៀតយ៉ាងណាដែលជាក្តីសុខរបស់បងពេញលេញមកអបអរសាទរបងតូចបានជួបមាក់ប្រកាទៅថ្ងៃណាមួយឆ្លងកាត់រឿងទាំងអស់នឹងហើយពួកយើងកាន់តែយកចិត្តគ្នាយ៉ាងមុនទៀតណាតែតោះថងថាបងយកចិត្តអូនអូនអត់យកចិត្តបងវិញមួយ បើមិនតូននិយាយចឹងអូនអត់យកចិត្តមកនឹងអីគឺចង់ដឹងហ៎ឥឡូវប្រាប់មកចង់និយាយអីគឺម៉ែស្អាតហើយនំប៉ាម៉ាក់បងគាត់ចង់បានចាញ់ដឹងតើបាយចង់និយាយរឿងហ្នឹងហ្មងម៉ែស្អាតចង់បានឬក៏បាយអ្នកចង់បានអឺគឺ ទឹក4អត់ទេអត់អត់យកឥឡូវហ្នឹងទេតែបងឆង់អត់ទេមិននិយាយឈួតចឹងអត់ទេអត់ទេទេឥឡូវបងចង់ឲ្យបងបង្ខំឬក៏តាមសម្រួលអត់ទេណាកុំប៉ះអូនច្បាស់ហើយណាអត់បើអត់បងខំណាអត់ទេបងចង់បានអត់ទេបងចង់បានអត់ទេអត់ទេតែបើថានៅស្ងៀម បងចង់មកគោសោះមកសុំអោបងអូកុំមាត់ណាកុំមាត់ម៉ែម៉ែម៉ែស្អាតចិត្តចិត្តចិត្តបានចៅហើយ ចិត្តនៅស្ដាយមានអារម្មណ៍កាន់តែឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់ស៊ូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំ ថ្ងៃណាអាចបំភ្លេចទូចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជូន